បងអត់ឃ្លានហើយថោកទៀតរតនៈនឹកឯងនេះសូមមិននៅក្នុងណាក៏បងអាចធ្វើរឿងអន់ហ្នឹងកាន់ដែរបងតែចង់ឃើញតាម៉ាក់ឆ្លោះគ្នាឯងនេះបងប្រាក់ក្តីមកលឿនម៉េះឬមួយក៏ចង់សប្រៃនេះបងប្រាក់ក្តីមកលឿនម៉េះប្រហែលជាមានអីហើយណោះអូនឈប់តាក់តងប្តីបងបងទៅងាយម៉ែបង ចូលមកប្រាប់ឲ្យគេឈប់តាក់តងត្រង់ត្រង់ មិនសบายទៅនេះប្រពន្ធបងឥឡូវហ៊ាន ធ្វើដល់ថ្នាក់នោះផងប្តីខ្ញុំទេខ្ញុំសុំកត់ម្នាក់នឹងមួយបានទេអត់អីទេណាបងគឺថ្ងៃជប់ឆ្លាញ់អូននេះពូទៅអូនជួបរឿងក៏អត់បែបហ្នឹងទៅណាបងអាអូនអត់ចង់ខូចមកទេ អូនចង់តែព្យាបាលមកទោះបងប្រាប់ថាបងនៅតែឆ្លាញ់អូនបែបនេះរហូត ក៏ដោយក៏អូននៅតែខ្លាចអូនចង់ឲ្យមកអូនស្អាតស្អាតនៅក្នុងកៅភ្នែកមករហូតរហូតតទៅណាអូខេចាំបងផ្ញើលុយចុះកងអយណាជួយយំណាអូនបើអូនយំប្រយ័ត្នកាន់កន្លែងស្អាតណាអូខេអូនជប់យំក៏បានដែរដើម្បីបងអូខេអញ្ចឹងអូនឆាប់សម្រាប់ទៅ បងមានការទៅក្រៅផ្លែណាចឹងសំណប់ចិត្តចាប់ប្រចាំខ្លួនផងណាបងដូចខ្ញុំណា ញ្ញាលុយឲ្យបងតាមពាក្យសន្យាហើយបងឈប់ធ្វើអីឈួតឈួតបែបហ្នឹងដាក់ខ្ញុំទៀតណានេះវាមិនមែនជារឿងលេងសើចទេណាបើមកខ្ញុំខូចទៅព្រោះខ្ញុំក៏លេងស្លាញ់ខ្ញុំទៀតដែរអើយបងសុំទោសផងណាអ្នកអូនពាក្យសុំទោសរបស់បងណាអត់បានជួយឲ្យខ្ញុំមុខស្អាតវិញបានដែរបើមុខខ្ញុំខូចណាក៏មិនទោសថាខ្ញុំគ្មានលុយសោះបងទៀតវាជារឿង យកលុយស្រួលស្រួលទៀតទេអីខ្ញុំមិនលើខ្សត់ណាបងអ្នកណាក៏ទាលុយខ្ញុំគ្រប់ច្រកលហកដែរគ្មានគីឡូលេងជាមួយទេបងបើអ្នកអូនលេងណាបងនេះធានាជូនចាំឲ្យអ្នកអូនខ្ចីលុយលេងជានិច្ចអត់អីទេបងអរគុណណា បន្តិចក៏បាត់ហើយខំតែព្យាបាលនាំតែអស់លុយអីមនុស្សស្អាតទោះជួបរឿងបែបណាក៏នៅតែថែរក្សា ភាពស្អាតបានដែរណាមែនក្រយណា មើលគេផងរបស់ brand brand ពេញដៃមានអ្នកណាហ៊ានអត់ហក់មកហក់មកលើមកខ្លាំងអួតមួយស្មើហ៎កុំចង់មកជួយជាមួយនឹងឆោដាណា ទី200មណុលមកទាលុយទៅឃើញយើងកម្មរបស់ប្រាំប្រែនអញ្ចឹងយើងប្រាប់ថាគ្មានលុយសងក៏គេមិនជឿដែរមានតែពឹងបារមីវ៉ែនតានឹងសិនហើយជំពាក់លុយគេសិនទៅធ្វើមិនបាបែបហ្នឹងហើយ អត់អីអត់បាន តែអត់លុយទិញរបស់ brand brand អត់បានទេត្រូវតែទិញឲ្យអស់លុយអស់លុយក៏អស់តែសំខាន់ខ្ញុំស្អាតខ្ញុំក្មេងមានបងភក្តីជាក្នុងឯកបើអស់លុយចាំសុំទៀតទៅកតនាកើតមកជាស្រីស្អាតចំណេញខ្លាំងណាតែកទៀងចិត្តប្រុសប្រុសបាន មានលុយចាយ មិនចាំបាច់ហត់ទៅធ្វើអីមានប្តីជាអ្នកមីមុខមានមាត់ដូចបងភក្តីណា មនុស្សពូកែអញ្ចឹងទៅខ្លាចអីរឿងចាយឲ្យអស់ដៃទៅ បាយជាមួយកូននេះកូនញ៉ាំអើប៉ាឃ្លានទេម៉ាក់ក៏ឃ្លានដែរតែបើសិនជាកូនឃ្លានកូនញ៉ាំមុនណាណាចាំម៉ាក់ទុំហើយបាន ក្នុងការជូនកូនទៅរៀនម្ដងណាទេប៉ាដៃលោកមកពីណាកូនកើតអីហ៎កូនសាប៉ាម៉ាក់អាចចាប់តកូនថាជាកូនមិនល្អក៏បានដែរកូនអូនចិត្តណាឥឡូវប៉ាម៉ាក់ឯងមិនវល់ជាមួយកូនណៃថាកូនសុំឲ្យញ៉ាំបាយជាមួយ គ្នានិយាយលេងសើចដូចកាលពីមុនក៏បានហើយកូនបានដែរឥឡូវអ្នកប្រំញ៉ាំបាយជាមួយកូនតែកូនត្រូវអង្គុយចុះសិនមកណា ខំប៉ាម៉ែក្តីសុខដែលធ្លាប់មានឥឡូវបាត់អស់ហើយតើប៉ាមានស្អីប្តីខ្ញុំទេខ្ញុំសុំកត់ម្នាក់នឹងមួយបានទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាន នៅ តាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ឡាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅ ប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំតែខ្ញុំសូមកត់ម្នាក់ ឥឡូវអ្នកប្រំញ៉ាំបាយជាមួយកូនតែកូនត្រូវអង្គុយចុះសិនមកណាអត់ទេកូននឹងត្រូវចាប់ខំបានម៉ែអីក្តីសុខដែលធ្លាប់មានឥឡូវបាត់អស់ហើយតើពីប៉ាមានស្អីកូនសាកូនសាអារម្មណ៍ល្អបើអូនចូលទៅពេលនេះកូនអាចជួយអ្វីបានដែរបើដោយសិនណាអូនក៏ស្គាល់ចរិតកូនយើងដែរ រិស័យឡើងណាស់នោះប្រើទូរស័ព្ទ brand កាបូប brand ចូលសិតតែហាងថ្លៃឡើងកលិបចង់ប្រហែលគ្នាហើយឯងហ្នឹងហ៎មកប្រៀបធៀបជាមួយនឹងយើងស្រីដូចឯងហ្នឹងញ៉ឹងមកប្រៀបធៀបជាមួយនឹងយើង មើលយើងឥឡូវផងអូមែនតាឥឡូវហ្នឹង កលិបខ្លាំងណាស់ណោះគ្នាសុំចាញ់ហើយ ទៅមិនរួចជាមួយនឹងឯងទេឲ្យចេះដឹងខ្លួនខ្លះផងចឹងល្អ គ្នានិយាយប្រាប់ឯងមួយ ក្នុងនាមជាស្រីដណ្ដើមរបស់គេដូចគ្នា ទុកជាដំបូងមានសម្រាប់ឯងព្រោះបទពិសោធន៍យើងវាច្រើនជាងឯងហើយឯងបបាយច្រើនម៉េចនិយាយចំចំហ្នឹងក៏អស់ខ្លាំងច្រើនពេកគ្នាមិនចង់ឲ្យឯងធ្លាក់ខ្លួនរហេមរហាម គ្នាខ្លាចគ្នាឃើញឲ្យសង្វេគបើចង់បានប្រែនយូរគួរតែឯងគិតគូររឿងមានកូនដើម្បីចងជើងមនុស្សប្រុសបាន ម្យ៉ាងទៀតឯងកុំសូវធ្វើឲ្យប្រពន្ធដើមគេទ្រាំមិនបាននឹងឯងឆេះដុំច្រើនពេកប្រយ័ត្នគេទ្រាំមិនបានហើយប្រយ័ត្នគេលែងមើលមុខឯងតតឯងចោលគ្មានផ្លូវដើរព្រោះឥឡូវមុខឯងយ៉ាប់ខ្លាំងណាឈួតអញវាអស់ចាស់ណាស់ទៅអញស្រីដណ្ដើមប្តីគេដូចគ្នាសោះ មុខឯងនេះវាចាប់មើលជាងយើងទៅទៀតផងយើងណាមកគួរខាត់ពេលស្ដាប់ពាក្យឈ្កួតឈ្កួតដូចឯងតិចមានឡប់ជប់បង្ខ້ອຍអារម្មណ៍ព្រមមួយឈ្កួតនឹងហេះកុំឲ្យយើងឆាប់ចាស់ជ្រួយលេងស្អាតបងភក្តីត្រូវតែជារបស់យើងតែម្នាក់គត់ឡូប្រពន្ធដើមជាទីស្រឡាញ់ មិនក៏បងមិនតបនឹងខ្ញុំសម្បីតែម៉ាត់អញ្ចឹងមានរឿងអីមែនទេនេះបងត្រូវការឲ្យខ្ញុំជួយអត់មានជាអ្នកណាមានការអីមែនម៉ាក់ខ្ញុំអត់តន់មកពីធ្វើការវិញផងអូកូនស្រីទេនេះម៉ាក់គឺជាអនាគតម៉ាក់ថ្មីរបស់កូនណាកូនស្រីសម្លាញ់កុំភ្លេចដាំម៉ាក់ធំផងណាថាម៉ាក់តូច នេះគឺចង់ជួបគឺម៉ាក់នឹកគាត់ខ្លាំងណាស់ ខានមានអ្នកមកជេរដូចជាអបសុកដល់ហើយកុំភ្លេចប្រាប់ម៉ាក់ធំផងណាកូនសម្លាញ់ចិត្តបាយបាយមែនហើយទ្រាំខ្ញុំតែតែទ្រាំ បងប្រាក់ក្តីមិនអាចកែប្រែបានទេតែខ្ញុំអាចប្រែកំណត់ខ្លួនឯងបានឲ្យជប់កពីនឹងដើម្បីកូនសាខ្ញុំមិនអាចលេងលះជាមួយបងបានទេបើខ្ញុំលេងលះស្រីបើបងគេសប្បាយចិត្តហើយវានឹងកាន់តែបានចិត្ត បងណានេះខ្ញុំគ្មានចេតនាទេមកខ្ញុំជួយលើកបងមិនបាច់ទេខ្ញុំមិនត្រូវការឯងជួយ នេះ ដួលហើយនៅសម្ដី ខ្លាំងទៀតណាបងពេលឃើញបងដួលបែបហ្នឹងទៅខ្ញុំចិត្តតែមានអារម្មណ៍ថា មានចិត្តសន្តោសប្រណីចង់ជួយតែនេះ មិននឹកស្មាន ថាបងលេងជ្រឹកស្អីស្អាតទៀតណា ដល់ថ្នាក់នឹងផងព្រោះខ្ញុំនេះខ្លាចមនុស្សស្រី ដែលអត់កេះខ្មាស់ដូចជាប្អូនណាខ្លាចជាងមេរោគស្អីស្អីទាំងអស់នៅក្នុងពិភពលោកនេះថាមេរោគទៅវាជាអាកាសតែប្អូននេះសាហាវជាងមេរោគឆ្ងាយណាស់ទោះបីជាគ្មានអាកាសក៏អាចឆ្លៀតបានដែរឆ្លៀតបានទាំងអស់ មិនថាប្តីអ្នកណាទេស៊ីមិនចេះរើសចាចាគឺប្អូនបែបនឹងឯងបើបងមិនព្យាយាមការពារទេមេរកដូចជាប្អូននេះមកតាមបៀតបៀនជាមិនខានទេនេះបងកំសាកំសាដល់លំដាប់ VIP ហើយនេះអូថ្ងៃមិញនេះខ្ញុំបានខលទៅបង តែអត់ជួបតែក៏ឆ្លៀតឱកាសជួបអនាគតកូនស្រីហើយសុំតាបជ្រាបចិត្តណា តែអន អនមិនហ៊ានជប់ខ្ញុំអូនមានដាស្គាល់បាបអត់មកឈាននេះបងមិនគ្រប់កុំដល់ថ្នាក់មកតាមអញ្ញាណៃជាមួយកូនបងអីណាកុំណាកុំមកពាក់ព័ន្ធជាមួយនឹងកូនបងបងឯងចោះទៅពាក់ព័ន្ធធ្វើស្អីជាមួយនឹងក្តីខ្ញុំ ធ្វើស្អីគ្នានៅកន្លែងណា ពាក់ព័ន្ធគ្នាយ៉ាងម៉េចនោះក៏បងមិនដែរខ្វល់ដែរឯងនេះល្មមឈប់លុកចិត្ត មករញ៉េរញ៉ៃជាមួយពួកបងបានហើយខ្ញុំរស់នៅដោយខ្ញុំឯងក៏ត្រូវរស់នៅដោយឯងចុះបងកាន់តែហាមកាន់តែធ្វើចរិតត្រឹមត្រូវចរិតខ្លាំងក្រាន់បើខ្ញុំកាន់តែធ្វើឲ្យបងទ្រាំលេងបានដូចគ្នា ព្រីអ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺជា Ovocano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovocano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Target Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង សោយរបស់ឯងនេះបានជប់បង្រាំនឹងឆោតណាតើតែឃើញវារត់មកម្ដងម្ដងឡាននេះមិញសោះឥឡូវបាត់តាណាបាត់ហើយរកតែបងណាសួរនាំសឹកຕົកអីតិចមិនបាន ប្រញាប់តែរត់ប្រហែលជិះទៅណាឆ្ងាយឯងមើលទៅចាំមើលតាមានលើក្រោយណា នឹងខ្លាំងជាងរឿងនេះទៀតមីឈរអត់ដែរ ង្ឃឹមថារបស់នឹងអាចជួយខ្ញុំបានឆាប់អនុវត្តភ្លាមភ្លាមរងចាំយូរអត់បានទេអាសន្នហើយដើម្បីឲ្យបងខ្លាចទៅជាកម្មសិទ្ធិអូនតែម្នាក់គាត់អូនមានតែធ្វើបែបហ្នឹងគ្មានជំរឿសទេបើមិនអញ្ចឹងប្រកាសជាស្លាប់ដោយសារតែចម្ពាក់លួយគេច្រើនហ្នឹងមានតែបងទេ តែជាក្តីសង្ឃឹមចុងក្រោយរបស់អូនអាឡូសម្រាប់ចិត្តអូន អូនមានរឿងសំខាន់ចង់ប្រាប់បងបងមកឥឡូវនេះមកណាអូននៅចាំបងជួបគ្នានៅកន្លែងចាស់វាជារឿងសំខាន់សម្រាប់អូនណា ហើយវាក៏ជារឿងអាយុជីវិតផងដែរ កាយហ៎បានហៅបងមកប្រញាប់បានហ្នឹងអូនមានកូន2ខែថាម៉េចអូនមានកូន2ខែចាចាប់ពីថ្ងៃនេះតទៅ អូនចង់ឲ្យបងមកឧស្សាហ៍មកក្បែរអូនឲ្យចានចានចានមកណាបាទបាន បងនឹងនៅមើលថែអូនជួយចិត្តទៅដាក់ អូននឹងកូនបានល្អបំផុតណានេះអូនកើតអីមែនអូនមានកូនហើយ អូនអត់អាចបំពេញតាមតម្រូវការបងបានទៀតអូនខ្លាចតែការយើងឃ្លាតគ្នា បងណាយចិត្តណាលែងមានភាពស្និទ្ធស្នាលបងក៏លួចទៅតាក់តងស្រីផ្សេងទៀតបងមិនពេលណាទៅតាក់តងស្រីទៀតទេអូន បងទុកពេលមើលថែអូនណា ចិត្តបងចនាខ្ញុំគិតច្រើនណាសម័យនេះហើយគ្មានកូនក៏អាចបោកថាមានកូនបានដែរអ្វីក៏អាចធ្វើបានឲ្យតែចង់ធ្វើ បើអញ្ចឹងមកផ្ទះតិចណាណាអូនមានអារម្មណ៍ថាដូចអត់សូវស្រួលខ្លួនសោះ ឡើងពូនសម្លាញ់អូនកុំកាត់អីណាអូនស្ដឹងខ្លួនឡើងពូនសម្លាញ់អូន កូនចុះសមកូនកូនកូនកូនកូនអឺខិតកូនអឺខិតកូនអឺអូនកូនត្រាំត្រាំអូនកូនត្រាំត្រាំកូនសាម៉ាក់កូនណាមានកូន3ខែហើយកូនចិត្តមានប្អូនលេងនឹងគេហើយទីបំផុតកូនមានប្អូនហើយកូននឹងលេងឯកាទៀតហើយកូនមានប្អូនមកប្រឡែងលេងជាមួយ បាត់អង្គសុខយេ ទោសផងណាកូនម៉ាក់ដែលកំណត់របស់កូនម៉ាក់បែរជាគ្មានអារម្មណ៍ត្រេកអរតែបែរជាមានអារម្មណ៍ថាពិបាកនឹងតាមទងចិត្តតែម៉ាក់អាចបានស្អប់កូនទេណាម៉ាក់នៅតែស្រឡាញ់កូនដដែល អូនបងសុំនិយាយទូរស័ព្ទគ្នាបងមានការវល់តិចបងទៅជួយអូនឡើយ Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាននៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកូនម្នាក់នឹងមួយបានទេអូនបងសូមនិយាយទៅសាក់គ្នាបងមានការវល់តិច បងទៅជួយអូនឡើយហើយអូនដាក៏មានកូនអូនកាក៏មានកូនអស់ខ្ញុំមើលថានារាចោលនារាទៅព្រោះកូន ខ្ញុំទេ ចាប់មកមើលថែទាំខ្ញុំហើយតេទៅចង់100ដងហើយតេមកវិញក៏មិនតេនៅឲ្យខ្ញុំអង្គុយរងចាំបងតាំងពីព្រឹកដល់ស្មាននឹងប្រហែលជានាងប្រពន្ធដើមនឹងហើយចេះដាក់ស្នេហ៍បងឯងតាក់ទាញចិត្តបងឯងបានបងលេងខ្វល់ខ្ញុំបែបហ្នឹងបងស្រឡាញ់កូនស្រីបងខ្លាំងណាស់ហើយចេះតម្រាំតែកូនប្រុស ប្រកាសជាកាន់តែស្រឡាញ់ខ្លាំងជាងកូនស្រីហើយនេះបងមិនកក្រមកម៉េះបងរវល់ណាអូនអូនកាត់អីណាអូនក្អួតអត់បាត់សោះអូនមានអារម្មណ៍ថា ចង្អោតាំងពីយប់មិញអត់ឈប់សោះអូនសង្ស័យប្រហែលជាអូន ចាញ់កូនរបស់បងហើយបងគិតដូចអូនអត់អូនចាញ់ដល់ថ្នាក់នេះអូនគិតថាប្រកាសជាកូន ប្រុសហើយអូននិយាយលេងមែនបងច្បាស់កូនប្រុសយូរហើយណា ទីមផុតទៅបានកូនប្រុសគេហើយចាសំណប់ចិត្តអូន អូនជឿថាកូនប្រុសមួយនេះកើតមកប្រកាសជាកាត់មុខដូចបងសង្ហាដូចបងព្រោះអូនស្រឡាញ់បងខ្លាំងអញ្ចឹងហើយកូនប្រកាសជាកាត់ទៅរកបងបងអាអូនត្រូវតែឧស្សាហ៍ទៅពេទ្យដើម្បីពិនិត្យមើលសុខភាពកូនយើងណាអញ្ចឹងហើយ បងត្រូវតែផ្ញើលុយចូលកងអង្គបានអត់បាទបូនសម្លាញ់ចាំបងផ្ញើឲ្យណាអរគុណណាស់បងសម្លាញ់អូនស្រឡាញ់បង ប៉ាទៅដល់ហើយចឹងបងទៅវិញណាស្នាប់ចិត្តបង អូននៅសម្រាប់បានច្រើន ហើយមើលថាសម្រាប់ខ្លួនឯងនិងកូនបានល្អណានេះបងអបរំពីអូនទេមានណាបងបារម្ភពីអូនគ្រប់ពេលវេលាគ្រប់វិធីទាំងអស់ហ្នឹងតែបងក៏ត្រូវតែមើលថែប្រពន្ធកូនបងដូចគ្នាប្រពន្ធបងក៏មានកូនដែរណា បងស្រឡាញ់អូនឯងនេះអាក្រក់ណាស់បងរំខានក្តីសុខយើងរំខានមិនអោយយើងបាននៅក្បែរបងភក្តីនេះឯងកំពុងតែប្រកាសសង្គ្រាមជាផ្លូវការជាមួយនឹងយើងហើយ Ha ha ha ha. មានអីបានតាយើងនឹងរកគ្រប់វិធី ដើម្បីកម្ចាត់ឯងយើងត្រូវតែជាមនុស្សតែម្នាក់ដែលឈ្នះឈ្នះមានតែយើង តែប៉ុណ្ណោះ ញ៉ាំបងតិចអូនណាដើម្បីឲ្យកូនយើងមានសុខភាពល្អរឹងមាំញ៉ាំមកម៉ាក់ម៉ាក់ឃ្លានតែប្អូនកូនឲ្យឃ្លានណាញ៉ាំបងអីនឹងកូន ននឹងថតរូបដៃប្រពន្ធពីរនាក់កំពុងផ្អែមល្ហែមល្អល្អអាននឹងគ្នាណាកូនសាខូចណាស់បើសិនជាចង់ថតរូបខាត់អីក៏ប្រាប់ម៉ាក់តាមត្រង់ហើយថតរូបអញ្ចឹងស្អាតណាស់អើយកុំបន្ទោសកូនបងអ្នកប្រកបកូនឲ្យថតនោះពួកឯងពួកយើងខានថតរូបមួយគ្នាយូរហើយម៉េចបងឯងខ្លាចបើប្រជាប្រិយភាពមែនម៉េចផងអត់ 그냥말안해.그냥그래.안되겠나?ត្រូវតែខំថែរក្សាមើលថាទុកចិត្តទុកដាក់លើគាត់បន្តិចព្រោះមានសមាជិកថ្មីក្នុងពួកនេះ3ខែហើយបាទ ខ្លាំងណាស់ហ៎អែមលហានសិនទៅតន់នឹងមានពេលទេមិនអាចទេយើងមិនព្រមមនុស្សស្រីដែលបងភក្តីត្រូវផ្អែមលហានគឺជាយើងយើងតែម្នាក់គាត់ ទ្រាំឲ្យមានក្តីសុខបានទេនាងមូលីកា ទៅអីទីនេះស្វាគមន៍អញទេឆាប់ចេញទៅវិញភ្លាមទៅភ្នាក់ផ្អើមិនបងមនុស្សតាមិនខ្មោចណាអញចង់ទៅណាទៅណាមិនបាត់ទាំងអស់តែប្តីទៅណាបើមិនចង់មានរឿងជាមួយនឹងយើងបើបងចង់ដឹងថាអូនជាអ្នកធ្វើឬក៏មិនមែនអ្នកធ្វើនោះបងអាចឆែកមើលកាមេរ៉ាបានណាបើសិនជាបងនៅតែតាក់ទងជាមួយយើងទៀតអូនក៏មានត្រូវពាក្យនិយាយដែរមានពាក្យថាចាប់គ្នាតែប៉ុណ្ណឹងអូយខ្ញុំអងវក៏បាន រំខានកុំតាំងខ្លួនមកពងរត់បើនាងមិនដឹងខ្ញុំក៏មិនមកតែពេលនេះគាត់មានប្រពន្ធកូនរួចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំ ឆ្ងាញ់ប្តីខ្ញុំ ប្តីខ្ញុំទេ